រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំធ្វើសាច់អ្វីដែលមានពង្រឹងរសជាតិក្រោមការផ្សារផ្សាយគឺរបស់កញ្ញាគុនធាហើយនឹងរៀបចំធ្វើរបបដោយចំភៅដែលមានបទពិសោធន៍ក្នុងឆ្នាំដូច្នេះយើងឃើញហើយថាសាច់អ្វីមិនមែនគឺមានទេឥឡូវនេះយើងបានសិក្សាទៅប្រព័ន្ធរសជាតិនេះរសជាតិបែបខ្មែររៀបជាបែបថៃរសជាតិបែបជប៉ុន និងរសជាតិបែបចិនដែរចិនគឺមានពីរប្រភេទរសជាតិនេះហើយរសជាតិបែបកូរ៉េរសជាតិបែបអ៊ីតាលីនិងរសជាតិបែបរុស្ស៊ីអញ្ចឹងបើជនរួមជាតិអាចកក់ឬក៏ចាប់ពី10អ្នកឡើងទៅរៀបនឹងសភាកម្ពុជានឹងរៀបចំឲ្យឲ្យឃើញថាខ្មែរធ្វើការខ្មែរកែច្នៃផលិតផលរបស់ខ្លួនឲ្យបានឥឡូវនេះខេត្តនេះបានជាយើងដាក់វីស្គីមកដាក់ស្រាខ្មែរ ដោយសារតែមហូបនេះគេស្តង់ដារបែបអឺរ៉ុបនឹងបោះចិនច្រើនហើយយើងនឹងឲ្យសាក់មើលថាតើទៅថ្ងៃអនាគតយើងនឹងរៀបចំបើខ្មែរគឺយើងដាក់ស្រាសរបស់ខ្មែរបើចិនយើងដាក់របស់ថៃបើអឺថៃយើងដាក់ស្រារបស់របស់ថៃយើងរៀបចំឲ្យមានឲ្យជំនុំជិបបើខុសទៅសាក់ពំលឺពីខាងមកសាក់តើជំនុំជិបបែបខ្មែរយ៉ាងម៉េច រូបជាបែបចិនយ៉ាងម៉េចបែបថៃយ៉ាងម៉េចបែបជប៉ុនយ៉ាងម៉េចបែបទីនេះយ៉ាងម៉េចបែបកូរ៉េយ៉ាងម៉េចនិងបែបរុស្ស៊ីបែបម៉េចចឹងយើងសង្ឃឹមនឹងជឿជាក់ថាអឺឲ្យធ្វើការសិក្សាតាជឿនឹងតាមឯកភាពរបស់ខ្មែរដែលរៀបចំឡើងសម្រាប់ពលខ្មែរទាំងអស់គ្នានិងសម្រាប់ភ្ញៀវមកទស្សនកិច្ចនៅកម្ពុជាឲ្យគេគិតថាសាច់អ្វីនៅកម្ពុជាមានរសជាតិឆ្ងាញ់អ្វីយើងមាន4ប្រភេទ ទី1គឺមានក្របីស្រកែទី2ក្របីកតាំងទី3ស្ពើទី4គឺក្របីគ្រៀតអញ្ចឹងនៅក្នុងលេខវិទ្យានៅវិទ្យាល័យជួសានសេតកយើងមានមានតែមួយប្រភេទហ្នឹងអញ្ចឹងគឺអាចមានក្រមសីលធម៌មួយតើប្រភេទក្របីអីក្របីនេះគឺតាមតាមហ្នឹងនឹងសូមអរគុណហើយដល់គ្រប់ពេលវេលារងចាំទូរទូរស័ព្ទអាចចោលគ្រូជាបែបណាសូមតាមកញ្ញាពុទ្ធាសូមអរគុណ